ព្រះបាទធម្មឹកបពុំលើកទី6សរុបសេចក្តីទូសពិតរីធរយើងបានដឹងនៅសេចក្តីពិស្ដាររបស់ទូសពិតរីធរគូសំហើយឥឡូវនេះយើងនឹងសរុបសេចក្តីធរសម្រាប់អ្នកដឹកនាំមួយទៀនបានដល់ការឲ្យមាន3ប្រការធំធំគឺអមិសទៀនការឲ្យវត្ថុធម្មទៀនការឲ្យធម្មៈចំណេះដឹង អភ័យទៀន ការឲ្យការអត់ទោសក្នុងរដ្ឋប្រសាសន៍នយោបាយទៀនមាន ប្រយោជន៍ក្នុងការបណ្ដុះនៅស្វាមីភក្តិក្តីភាពកតញ្ញូកតវេទី ធ្វើឲ្យអ្នកដែលបានទទួលទានអាចរហូតទៅលះបង់ជីវិត ដើម្បីអ្នកដែលឲ្យខ្លួនធ្វើឲ្យចងមិត្តបាន ឡើងជាសត្រូវគ្នានឹងគ្នា2សិលគឺការធ្វើឲ្យខ្លួនស្ថិត នៅក្នុងប្រក្រតីភាព មិនបង្កនៅសេចក្តីក្តៅក្រហាយដល់ខ្លួន និងអ្នកដទៃសុភាពរៀបសារគ្រប់ច្បាប់វិន័យចិញ្ចឹមជីវិត ក្នុងអំពើសុចរិត រួមទាំងការប្រើប្រាស់ទ្រព្យសម្បត្តិដោយមានការពិចារណាផង ក្នុងរដ្ឋប្រសាសនយោបាយសិលនឹងស្ថាបនានៅភាពគោរពការទុកចិត្តការផ្ញើជីវិតដោយមិនមានភិតភ័យពីសំណាក់អ្នកតូចរដ្ឋាភិបាលដែលមានសិលជារដ្ឋាភិបាលដែលស្ថិតនៅលើអំណាចបានតាមអាណត្តិដោយមិនបាច់ភិតភ័យថាប្រជារាស្ត្រនឹងធ្វើបដិវត្តព្រោះខ្លួនមិនស្អាតស្អំ។ 3បរិច្ចាគគឺការលះបង់ដោយពុំគិតទៀមទាឬចង់បាននៅអ្វីមកវិញ ជាបច្ច័យដែលនាំឲ្យកើតនៃការគោរពការកោតសរសើរការយកជាគំរូលះបង់ទ្រព្យដើម្បីអវយវៈលះបង់អវយវៈដើម្បីជីវិតសូម្បីតែជីវិតក៏ហ៊ានលះបង់ដើម្បី ភាពត្រឹមត្រូវដើម្បីធម៌សង្គមណាក៏ដោយ នឹងអាចស្ថិតនៅនៅបានព្រោះអាស្រ័យគ្រប់គ្នាចេះបរិច្ចាគ4អជីវៈគឺការត្រង់ការមិនវាចក្រលិចក្រលិចមានមុខមានក្រោយត្រង់ក្នុងមុខនីតិត្រង់ក្នុងការងារត្រង់ចំពោះវិចារត្រង់ចំពោះបុគ្គលចំពោះរាជប្រជា និងត្រង់ចំពោះសេចក្តីល្អអជីវៈធ្វើឲ្យ រយៈពេលដែលត្រូវធ្វើដំណើរទៅរកគោលដៅខ្លីឆាប់ព្រោះជាផ្លូវត្រង់ព្រមទាំងអាចធ្វើឲ្យប្រជារាស្ត្រកើតមកកើតការទុកចិត្តកើតការគោរពយកជាគំរូតាមមិនហ៊ានប្រព្រឹត្តផ្ដេសផ្ដាស5មត្តវៈគឺការទន់ភ្លន់មិនរឹងរូសមិនជជែកគោរពទៅតាមមតិរបស់រាស្ត្របត់បែនទៅតាមស្ថានភាពបាន ធ្វើឲ្យសង្គមឬក្រមសហការីកើតទេសនា គ្នាឯងចូលគ្នារហ័សចូលគ្នារហ័សចុះធ្វើឲ្យកើតសាមគ្គីដើមត្រែងដែលត្រូវខ្យល់ខ្លាំងក៏ទូទៅតាមខ្យល់តែ នៅពេលស្ងប់ខ្យល់ក៏ត្រឡប់មករកសភាពរឹងប៉ឹងវិញ6តបៈគឺការដុតកម្ដៅអំពើអាក្រក់ដុតកម្លោចជនអាក្រក់កុំឲ្យមានក្នុងខ្លួននិងក្នុងសង្គមធ្វើឲ្យជនអាក្រក់មិនហ៊ានធ្វើបានតទៅទៀត ធ្វើឲ្យជនល្អមានចិត្តចង់ធ្វើល្អដើម្បីជាប្រយោជន៍រួម ធ្វើឲ្យប្រទេសជាតិមានការរួបរួមកម្លាំងគ្នាជាជាបាច់មានអ្នកដឹកនាំសុទ្ធតែជាមនុស្សល្អ7អកោធៈការមិនក្រោតមិនខឹងមិនទ្រង់ព្រះពិរោធខ្មែរយើងប្រើពាក្យពិរោធសម្រាប់ព្រះរាជាពេលដែលព្រះអង្គខឹងខ្ញាល់ត្រូវណាស់នឹងជាពាក្យដាស់តឿនស្រេចតែម្ដង ពិរុទ្ធឬវិរុទ្ធប្រែថាខុសបានសេចក្តីថាពេលព្រះរាជាលោកខ្ញាល់ឬពិរុទ្ធពេលនោះជាពេលដែលលោកកំពុងខុសដែលផ្ទុយទៅនឹងអវិរុទ្ធណៈមិនខុសដែលព្រះរាជាត្រូវបំពេញឲ្យបានជាចាំបាច់ដូច្នេះសេចក្តីក្រោត នេះជាសត្រូវរបស់អវិរុទ្ធណៈបើមិនចង់ខុសមិនត្រូវក្រោតឡើយខឹងខុសខឹងខូច ខឹងខាតអ្នកដឹកនាំប្រទេសមិនត្រូវខឹងព្រោះសេចក្តីសេដ្ឋកិច្ចក្តីនយោបាយក្តីសង្គមកិច្ចក្តីទានក្តីมันអាចប្រើខឹងបានទេព្រោះខឹងប្រែថាខុសរួចជាស្រេចទៅហើយសាមគ្គីមិត្តភាពការធ្វើឲ្យគេហ៊ានចូលចិត្តការមិនស្ដាយក្រោយជាប្រយោជន៍របស់អកោធៈ8អវិហិង្សា គឺការមិនបៀតបៀនការគោរពសិទ្ធិមនុស្សសិទ្ធិកុមារសិទ្ធិស្ត្រីសិទ្ធិសត្វដេរិឆានអវិហិង្សាជាប្រភពនៃប្រជាធិបតេយ្យប្រភពនៃសិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម9ខន្តី គឺអត់ធន់អត់ធ្មត់អត់ទ្រាំអត់អត់អត់ធន់ធន់ធន់ទាល់តែអត់ទាល់តែធន់ទើបសំគួរធ្វើជាអ្នកដឹកនាំ10 សំគួរនឹងបាននៅប្រយោជន៍ដែលខ្លួនពងប្រាថ្នាសំគួរនឹងបានសន្តិភាពសេចក្តីគោរពសេចក្តីកោតក្រែងមានជំនឿនឹងគ្រប់បែបយ៉ាងកើតពីខន្តីមួយម៉ាត់នេះឯង10អវិរោធណៈភាវនាឲ្យ ចាំជាប់ជានិច្ចគ្រប់ដង្ហើមចេញចូលថាអញនឹងមិនធ្វើខុសអញនឹងធ្វើមិនឲ្យខុសព្រោះមានតែមិនខុស ទើបត្រូវទើបសុខទើបមានសន្តិភាព ទើបចម្រើនលូតលាស់ទើបទៅជាព្រះបាទធម្មទើបខ្មែរបានសុខទើបទៅឋានសួគ៌ទើបសម្រាប់និព្វាន